ពេលវេលាទៅតែសននៅស្នាមអនុសាទូយូប៉ុណ្ណាក៏យើងមិនអាចផ្លិចគ្នាថែចិត្តនៅចាំត្រង់នេះយើងនៅតែខ្សែភាពយន្តភាគរឿងស្រីមីស្រីពេជ្រមានតែនៅលើ app Sastra Film តែមួយគត់